ចិត្តមិនបៀតបៀនអ្នកតីសំបីបន្តិចបន្តួចអីអីហ្នឹងយើងប្រឹងធ្វើអញ្ចឹងដែលនៅមានជីវិតអាហ្នឹងគឺជាដំណោះស្រាយដែលយើងមិនបង្ករឿងមិនបង្កហេតុមិនបង្កវិវាទមិនបង្កចំនួនអីអីទាំងអស់ហ្នឹងសាងមិត្តមិនសាងសត្រូវអីអីចឹងអាហារបរិភោគ ថ្នាំកែរោគអីចឹងយើងប្រើប្រាស់សិតតែជា ដំណោះ ដោះស្រាយហ្នឹងហើយហើយយ៉ាងទៀតដូចដែលរៀបរាប់ហើយអញ្ចឹងនឹងក្រៅតែពីយើងដោះស្រាយក្នុងបច្ច័យ4ក្នុងការរស់នៅ មានសេចក្តីអត់ធន់មានសេចក្តីជាយាម យល់ដឹងពីមនុស្សផងគ្នាដែលសិតតែមានសេចក្តីទុក្ខលំបាកមានបញ្ហាមានសេចក្តីប្រាថ្នាត្រូវការអញ្ចឹងដើម្បី ជីវិតម្នាក់ម្នាក់ហ្នឹងយើងមើលទៅឲ្យឃើញ មានការខ្វះខាត យើងឃើញឲ្យដូចថា មេត្តាករណាណាឃើញសេចក្តីទុក្ខរបស់មនុស្សទាំងឡាយហ្នឹងសពសត្វទាំងអស់ហ្នឹងសត្វតែជាអ្នកមានទុក្ខជាអ្នកខ្វះខាតហ្នឹងហើយអ្នកកហបណៈវសេអ្នកកហបណៈវសេអ្នកហ្នឹងភ្លៀងកហបណៈហ្នឹងប៉ុន្តែអ្នក តតេកាមេសវិជ្ជតិហ្នឹងមិនមាន ការឆ្អែតគ្រប់គ្រាន់អីទៅទេអបัสសាទាទុក្ខាកាមាតែមានសេចក្តីសោកតិចដីត្រេកអរហ្នឹងអបัสសាទាតិច ទុក្ខាកាមាហ្នឹងវាមានសេចក្តីទុកច្រើនមានសេចក្តីចង្អៀតចង្អល់ច្រើនអញ្ចឹងទៅអិតិវិញ្ញាយបណ្ឌិតោបណ្ឌិត បានដឹងនៅក្នុងទោសរបស់កាមទាំងអស់ហ្នឹងអញ្ចឹងទៅលោកមិនត្រេកអរសំបីកាមគុណជាទឹកដូចជាព្រះសមិទ្ធិអីចឹងចឹងទៅសាវករបស់ ព្រះសម្មាសម្ពុទ្ធហ្នឹងត្រេកអរនឹងការអស់ទៅនៃតណ្ហាតណ្ហខយៈរតោហោតិសម្មាសម្ពុទ្ធសាវកោណា ត្រេកអរនឹងការអស់ទៅនៃតណ្ហាហ្នឹងគឺត្រេកអរនឹងព្រះនិព្វានហ្នឹងចាតណ្ហកយៈរតោតេនិព្វានៈរតោហ្នឹងហ្នឹងឯងឯដែលព្រះនិព្វានហ្នឹងមានឈ្មោះថាតណ្ហកយៈហ្នឹងគឺមកពីតណ្ហាហ្នឹងមកដល់ព្រះនិព្វានហ្នឹងនិព្វានណញ្ញហេហ្នឹងឯង មកដល់ព្រះនិព្វានណាតណ្ហាហ្នឹងអាគមៈតណ្ហាហ្នឹងតណ្ហាមកដល់អាគមៈហ្នឹងឡែងខ្លះក៏ប្រែថាអាស្រ័យទៅហ្នឹងឯងតាមហ្នឹងក្នុងន័យដូចគ្នាទេអាគមៈដែលមកដល់មកដល់ព្រះនិព្វានហ្នឹងក៏ ខយតិហ្នឹងក៏អស់ទៅតណ្ហាហ្នឹងអញ្ចឹងបានព្រះនិព្វានហ្នឹងមានឈ្មោះថាការអស់តណ្ហាហ្នឹងហ្នឹងឯងតស្មាតាំងតណ្ហខយោតិវិជ្ជតិហ្នឹងព្រោះហេតុនោះបានជាតាំងហ្នឹងនិព្វាននោះតណ្ហខយោតិវិជ្ជតិហ្នឹងហៅថា អស់តណ្ហាណាគឺដើម្បីបញ្ជាក់ថាដែលព្រះនិព្វានមានឈ្មោះតណ្ហខយៈហ្នឹងមិនបានជាព្រះនិព្វានហ្នឹងមានឈ្មោះថាអស់តណ្ហាហ្នឹងដើម្បីបញ្ជាក់ណាក៏មានឈ្មោះព្រះនិព្វានហ្នឹងឈ្មោះយើងហៅទាំងអស់ហ្នឹងហៅបរមត្តបញ្ញត្តិណាបញ្ញត្តិហៅឈ្មោះទៅលើនិព្វានបរមត្តហ្នឹងណា បញ្ញត្តិមានបរមត្តបញ្ញត្តិមានសមតិបញ្ញត្តិបញ្ញត្តិទៅលើបរមត្តបញ្ញត្តិទៅលើអ្វីផ្សេងផ្សេងដែលមិនមែនជាបរមត្តហ្នឹងណាហើយសន្មត់ទៅហ្នឹងឯង អញ្ចឹងគឺបញ្ញត្តិដោយបរមត្តវាមានបញ្ញត្តិទៅលើចិត្តចេតសិករូបនៃពេលហ្នឹងឬក៏រូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងគឺហៅឈ្មោះថារូបអាពុទ្ធរូបបាទេរូបហៅឈ្មោះវេទនានេះសញ្ញានេះសង្ខារនេះចេតសិកនេះវិញ្ញាណហៅឈ្មោះបរមត្តធម៌ហ្នឹងហៅថាបរមត្តបញ្ញត្តិហ្នឹងឯង នឹងព្រះនិព្វានហ្នឹងមានឈ្មោះមិនបានហៅថាព្រះនិព្វានហ្នឹងជាវិរិយគោណាប្រច្ចារិយកៈហ្នឹងមិនហៅព្រះនិព្វានហ្នឹងថាតណ្ហខយោគឺមកពីតណ្ហាហ្នឹងមកដល់ព្រះនិព្វានត្រូវអស់ទៅហ្នឹងហ្នឹងឯងអញ្ចឹងគឺក្នុងសេចក្តីទាំងអស់ហ្នឹងក្នុងន័យដូចគ្នាទេលោក ព្រះនិព្វានហ្នឹងគឺនិរោធសច្ចហ្នឹងអនុបាទៈហ្នឹងហ្នឹងឯងដែលជាផលតម្រាច់របស់អរិយមគ្គចឹងវត្តដាក់ទាំងអស់ហ្នឹងឲ្យតែមកដល់ព្រះនិព្វានហ្នឹងគឺតែរលត់ណាអស់ចឹងព្រះនិព្វានហ្នឹងគឺមានឈ្មោះត្រង់រលត់ហ្នឹងត្រង់អស់ហ្នឹងហ្នឹងហើយផ្ទុយអំពី វត្តដាក់ផ្ទុយអំពីសង្កតធัวហ្នឹងគឺជាឈ្មោះនៃព្រះនិព្វានហ្នឹងឯងតែវត្តដាក់ហ្នឹងប្រទៅជាទុកដោយកងទុកហ្នឹងអញ្ចឹងព្រះនិព្វានបរមសុខអញ្ចឹងទៅណាសង្ខារាបរមាទុក្ខាអញ្ចឹងព្រះនិព្វាននិព្វានហ្នឹងបរមੰងសុខੰងអញ្ចឹងទៅហ្នឹងឯង ហ្នឹងគឺអ្វីអ្វីដែលរលត់ដោយអរិយមគ្គហ្នឹងហើយសមុច្ឆេតបហានៈហ្នឹងអញ្ចឹងគឺព្រះនិព្វានហ្នឹងមិនមាន ការកើតណាគេថាអនុបាទៈហ្នឹងជាផលសម្រាប់បរិយមគ្គហ្នឹងណាអញ្ចឹងបានឈ្មោះថា អ្វីអ្វីដែលជាវត្តដាក់ហ្នឹងមកដល់ព្រះនិព្វានហើយយើងយល់ពាក្យថាមកដល់ព្រះនិព្វានហ្នឹងហ្នឹងហើយអញ្ចឹងក្នុងសេចក្តីសន្មញ្ញហ្នឹងក៏រំលឹកចឹងទៅហើយបងនិតគាត់អាចបានចូលរួមអាចថា ចូលវិទ្យុអីពេលថ្ងៃសៀលអីចឹងទៅណាហ្នឹងចឹងក្នុង ត្រឹកហ្នឹងយើងបន្តជាដកនៅក្នុងរឿងការតបស្នងសងគុណតេតងទៅនឹងព្រះអនន្តព្រះអនន្តមានផលពីការតបស្នងសងគុណការដែលបានដឹងគុណ ព្រះបរមពោធិសត្វអីជាដើមហ្នឹងបានបំពេញកិច្ចការងារជាកុសលច្រើនណែជាមួយនឹងព្រះបរមពោធិសត្វបំពេញអភិនិហាបារមីហ្នឹងចឹងព្រះអនន្តមានបពេកតបញ្ញតាហ្នឹងក្រៃលែងទៅណាស់ណាហើយក៏បានកើតមកក្នុងប្រទេសដ៏សំគូហើយបាន ជួបជាមួយនឹងសัพរោះលើសัพរោះទាំងឡាយព្រះសម្មាសម្ពុទ្ធហ្នឹងនឹងក៏អត្តសមាបនិធិដល់ក្រៃលែងឯតតិកៈព្រះអនន្តនឹង5មុខតាកតងទៅនឹងអភិនិហាបារមីដែលក្នុងពជាដកដោយច្រើនគឺថាព្រះអនន្តជាមួយនឹងព្រះបរមពុរិស័ទនឹង ក្នុងរឿងរ៉ាវព្រះអនន្តបានជ័យវរអំពីនាងនាងក្នុងព្រះរាជវាំងហ្នឹងប្រមាណជា500ផ្ទាំងនៅដែនកោសលហ្នឹងឲ្យបាន ពីពរាជាថែម500ទៀត1000អញ្ចឹងទៅក៏ធ្លាប់បាន របៀបហ្នឹង នៅឯ ខាងល្បាតអូតេនណាហ្នឹងហើយអឺ92អាហ្នឹងក៏របៀបយ៉ាងដែរចាអាហ្នឹងឃើញថាសម្បូរលេបានចៃវរហ្នឹងហើយក៏បាន ប្រគេនដល់វិខសង្ឃអង្គដតីដតីចឹងទៅហ្នឹងឯងមានរឿងរ៉ាវតាកតងនឹងការដែលព្រះអនន្តណាចែកចាយចៃវរអីដល់វិខអីដែលលោកទៅការប្រើប្រាស់គ្រាន់តែថាដើម្បី ទំនុកបំរុងដល់ជីវិតប្រព្រឹត្តព្រមចរិយធម៌ហ្នឹងឯងព្រោះណានឹងក៏មានរឿងរ៉ាវច្រើនហើយតកតងនឹងនៅដែនកោសលនេះមកទោះចា ណាមានរឿងដែលព្រះអនន្តបាននៅជ័យវរហ្នឹងហើយតេតងរឿងអ្នកមានឧបការៈគុណហ្នឹងបានព្រះពុទ្ធអង្គទ្រង់ការសម្ដែងនៅក្នុងវិជាដកដែល កាលនៅព្រះអនន្តជាព្រះរាជាក្នុងដែនកាសីនឹងឯងហើយបានចេញទៅធ្វើសឹកសង្គ្រាមលើកនឹងចាញ់ចាញ់ម៉ាំងទៅត្រូវអីអីហ្នឹងហើយក៏ព្រះអង្គអាស្រ័យព្រះទីនាំងដំរី អំរៃហ្នឹងរត់រត់លឿនអំរៃមានយឺតមានលឿនអីតាមសភាពនៃដំរីហ្នឹងចឹងហើយដល់ទៅព្រះទីណាងរបស់ព្រះជាគឺសិតតែជ្រើសរើសដំរីដែលល្អជាងគេហ្នឹងហើយហ្នឹងហើយកងពលសេនាយោធាអីហ្នឹង រត់អត់តន់ព្រះទីណាំងរបស់ព្រះរាជារត់ផុតពីខ្មាំងសត្រូវអីអីមកក៏ចាំទទួលព្រះរាជាត្រឡប់ទៅវិញអីអីហ្នឹងអ្នកមកតាមក៏មកមកតែថាតាមរឿងរ៉ាវនេះអត់បានមកតន់មកជួបអីទេ ដែលមាន តែ ព្រះរមពុរិស័ទដែលព្រះអង្គ ណាបួសណាជាថាបោះហើយមិនតន់ថាបានសម្រាប់ឈានសមាបត្តិអភិញាអីអីទេនៅក្រៅថាពេលដែលវរិជាស្ដេចយាងមកហ្នឹងព្រះរំពោធិសត្វក៏ទៅរកផ្លែឈើអីអីហ្នឹងចឹងក៏ណាហ្នឹងឯង ណាហើយបរិជាស្រេកទឹកទឹកខ្លាំងណាស់តែយើងរត់តែស្រេកអីចឹងទៅហានបានឆាន់បានទូទូទានអីចឹងទៅមានពេលនៅកត់នៅផ្ទះអីចឹងទៅក៏ដូចថាឡប់ បានឬបានជ្រាបដឹងមកថាដូចថាឆាន់ទឹកឲ្យច្រើនអីគូសំអីតាមហ្នឹងហ្នឹងឯងតែជួយក្នុងប្រព័ន្ធរាងកាយអីអីហ្នឹងហ្នឹងឯងអញ្ចឹងក៏អឺយើងមានទឹកក៏ចេះទូទានអីចឹងទៅដល់ទៅព្រះរាជាអង្គនៅស្រេកខ្លាំងទៅ វាសភាពនៃការស្រេកហ្នឹងវាលំបាកហើយទឹកយើងស្រេកយើងឃ្លានអីចេះបានបរិភោគទូទានទៅនឹងអឺវាលមុំត្រឹមតែថាស្រេកឃ្លានដល់ពេលបានបរិភោគទូទានអាហារភោជនអីចឹងទៅវាឆ្ងាញ់ហ្នឹងគាត់ណាហ្នឹងឯង Mm-hmm. ហើយដល់ទៅថាការស្រេកឃ្លានហើយអត់មានអីបរិភោគទទួលទាននេះហ្នឹងហើយហ្នឹងវាលំបាកហ្នឹងដោយសត្វទេឆានអីយ៉ាងឃើញរូបភាពឯកសារសត្វអីអីហ្នឹងខែប្រាំងខែ រាំងអត់ភ្លៀងអត់ទឹកអីហើយដល់ទៅអាកន្លែងមាន ទឹកសិតតែកពើទុកម្បាក់វេទនារបស់សัตว์មែនទេហ្នឹងហើយនៅស្រែកមុំមុំសัตว์វាដឹងដែរណាប៉ណ្ណឹងប៉ណ្ណឹងវាដឹងវាដឹងកពើហ្នឹងមិនចាំបាច់ផឹកទេថាវាអត់បានអានេះវាអត់ផឹកក៏ងាប់ដែរអញ្ចឹងគេ បថុយទៅភ័យខ្លាចញើតហើយកពើនោះវាប្រកាយសងំចាំតែថាវាហក់មកវឹបមកដល់ទៅបាក់ណាហើយមាត់ប្រពន្ធណានៃចូលក្បាលសัตว์ទៅក្នុងហ្នឹងក្បាលស្វាក្បាលក្តាន់ក្បាលឆ្លុះអីហ្នឹងមកគឹបហ្នឹងទៅទាញចូលក្នុង ទឹកក្នុងភក់អីហ្នឹងទៅហ្នឹងហើយឃើញជីវិតរបស់សត្វព្រឹត្តទៅអីមិនដឹងជាប្រមាណជាតិប្រមាណកំណើតអីតាមហ្នឹងកម្មជាបច្ច័យវាមិនមែនមួយជាតិហ្នឹងរួចពីបាបកម្មអីអីណាទៅរាប់រយពាន់ជាតិមានជាតិកំណើត យើងធ្លាប់ឮរឿងរាវអីដែលសម្លាប់សត្វអីអីហ្នឹងកើតទៅជាកំណើតសត្វដែល គេចិញ្ចឹមជាមពពេអីអីហ្នឹងស្មើនឹងរោមសត្វអីអីហ្នឹងណោះហ្នឹងគឺរឿងຕົកតោសនិវត្តសង្សារហ្នឹងណាយើង នឹករលឹកឃើញណាវត្តសង្សារទៅតាមកម្មជាបច្ច័យហ្នឹងយើងវាចាបញ្ញវរិយមកទៀនបោសតសិលពេញបុណ្យកុសលហើយបានបញ្ញានិបរិលោកាស្មឹងបតថាហោនតបានិណាំងនឹងបានតែក្តីសុខ ទាំងដែលកំពុងប្រព្រឹត្តផងសក់ដែលជាវិបាករបស់ប៉ុននឹងផងដូចយើងសប្ងៃបងឧបការៈអំពីប៉ុនដែលបានកើតមកជាមនុស្សហើយបាននៅរស់ដល់សប្ថ្ងៃហ្នឹងណាហើយនឹងគុណឧបការៈអ្នកមានឧបការៈទាំងឡាយហ្នឹងហ្នឹងហើយអញ្ចឹងមានតែយើង ប្រឹងប្រែងបំពេញបុណ្យកុសលឲ្យក្រៃលែងទៅនឹងឯងហើយក្រៅពីនឹងទៀតក៏យើងគូរក្សាយ៉ាងណាដោយកុសលចិត្តឬក៏ក្នុងការប្រើប្រាស់បច្ច័យ4ហ្នឹងហើយខ្លះទៀតដែលយើងគូលះបង់ទៅដែលយើងវាមិនអាច គ្រប់គ្រងហួងហែងបាននោះទៅតាមធម្មជាតិនឹងធ្វើយ៉ាងម៉េចឲ្យយើងសុខចិត្តនឹងឯងនៅក្នុងមហាកុសលហ្នឹងបើថាមហាកុសលថ្នាក់ដែលយើងអប់រំសតិសម្បជញ្ញៈហ្នឹងឲ្យពងខ្ពស់ឡើងណាដើម្បីយើងមិនប្រកាន់មិនហួងហែងអ្វីៗឲ្យកើតទុកហ្នឹងហ្នឹងឯង ត្រូវលះបង់គឺលះបង់ទៅនឹងឯងចាមិនបានកើតទុកផ្លូវចិត្តហ្នឹងប៉ុណ្ណឹងបានជាសុខហើយដោយអំណាចនៃបញ្ញាហ្នឹងហុកខោបញ្ញាបដិលាភោចាណាស់ទោះចាបានដោយចំពោះនៅបញ្ញានាំមកនៅសេចក្តីសុខហ្នឹងហើយ អីរៀបរាប់ពីរឿងស្រេកទឹកហ្នឹងព្រះរាជាវាមានរឿងស្រេកហ្នឹងបានជាត្រូវរៀបរាប់បន្តិចហ្នឹងរឿងស្រេកដល់ថាមកជួបដងទឹកហ្នឹងឯងនៅក្បែរអាស្រមព្រះបរមពុរិស័ទហ្នឹងហើយ រੂអីដងរੂអីយងមិនមានអីអីចឹងទៅមានខ្សែអីខ្លះចងនៅនឹងខ្លួនដំរីអីអីហ្នឹងដាក់ទៅវាអត់ដល់ទឹកហ្នឹងឯងចងនឹងជើងដំរីអីអីហ្នឹងឲ្យដំរីជួយទប់ជួយអីហ្នឹងវាអត់ដល់ហ្នឹងឯងឡើងមកវិញហើយ មានសពុតមានអីអីជាប់នឹងអង្គកាយហ្នឹងក៏ហែកធ្វើខ្សែធ្វើអីតទៅក៏អត់ដល់ទៀតហ្នឹងហើយដល់ត្រឹមតែជើងដល់តែជើងបានប៉ះទឹកហ្នឹងវារត់ទៅស្រេកខ្លាំងថែមទៀតហ្នឹងហើយតោងអញ្ចឹងទៅអត់ដល់ទឹកបានតែជើង ណាប្រអប់ជើងហ្នឹងប៉ះទឹកប្រផាច់ប្រផាច់ទៅអន្ទះសាមែនទេតែអញ្ចឹងក៏លេងដៃពីខ្សែហ្នឹងទម្លាក់ទៅហ្មងទៅណាទម្លាក់ព្រះអង្គទៅក៏សោយទៅទឹកនឹងអីចឹងទៅឆ្អែតអីអីចឹងទៅឡើងក៏អត់រួចហ្នឹងហើយនៅនឹងរហូតល្ងាចទៅបានព្រះបរមពុរិស័ទបាន និមន្តរោផ្លែឈើអីហ្នឹងមកអញ្ចឹងទៅឃើញដំរីអីក៏បាន ដឹងស្គាល់ដំរីពរាជាអញ្ចឹងទៅក៏បានស្រែកប្រាប់ពីលើទៅកុំឲ្យពរាជាព្រះអង្គភ័យខ្លាចអីដើម្បីបានជាកម្លាំងចិត្តហ្នឹងឯងហើយក៏ព្រះតបោះ រំបរិស័ទហ្នឹងព្រះអង្គប្រឹងប្រែងជួយដបើមហ្នឹងឯងរੂអីរੂអីដាក់ដើម្បីឲ្យព្រះរាជាបានឡើងមកហ្នឹងហើយបានមកឆោងហុចដៃទាញព្រះរាជានឹងឡើងបានមកហ្នឹងឯងហើយក៏ថាជួយ គេថាស្រួលព្រះអង្គកាយពរាជានឹងគេថាហត់នឿយអីចឹងទៅក៏ដោយអំណាចនៃគេថាថាប្រតិព្រះបរមពុរិស័ទមេត្តាករណាណាហើយក៏ធ្លាប់គោរពស្រឡាញ់ព្រះរាជា មុននឹងនៅបុះអីអីហ្នឹងច្បាច់ទៅណេះច្បាច់ទៅណោះអីស្រួលអីក៏សម្រាប់ បានថ្វាយផ្លែឈើអីអីហ្នឹងល្អល្អដែលទៅតែបេះបានមកអីអីហ្នឹងសំខាន់គឺថាផ្លូវចិត្តនឹងថែមទៀតហ្នឹងឯងហើយតម្រាថ្ងៃពីរថ្ងៃអីស្រួលបួលហើយក៏បានលា ព្រះរំពោរិស័តនឹងមកចា៎ នឹងឯងបានដូចថាអរប្រគុណមែនទេណាហ្នឹងឯងដែលបានអីមន់អីទៅកាន់ព្រះបរមរាជវាំងអីអីហ្នឹងនឹងបានបដិសន្ធារៈស្វាគមន៍តបស្នងសងគុណអីអីហ្នឹងហ្នឹងឯងរឿងរ៉ាវហ្នឹងវាមានអញ្ចឹងប៉ុណ្ណា ហើយក្រោយមកក៏ព្រះ រំពោស័តបានពីមុនទៅក៏សំណាក់នៅនឹងព្រះរាជឧទ្យានហ្នឹងក៏បិណ្ឌបាតអីចឹងទៅមិនដូចថាសម្ដែងខ្លួនអីទៅ ប្រកាសគុណអីដើម្បីថាឲ្យបរិជាដឹងគុណអីអីអីទៅទេតាមដំណើរទៅគឺថាមកជីវិតរស់នៅបិណ្ឌបាតអីធម្មតាអីចឹងទៅហ្នឹងឯងទៅជាជួបបរិជាក៏ជួបមិនជួបទេក៏ហីចឹងណាហ្នឹងឯងវាអត់មានបញ្ហាអីចាំបាច់ ជួបរាជាចាំបាច់ពឹងពាក់រាជារឿងអីរឿងអីទេគេថាអាស្រ័យអាហារធម្មតាហ្នឹងហ្នឹងឯងប៉ុន្តែព្រះរាជាបានទៅអត់ឃើញហើយក៏ចាំបានអញ្ចឹងណាហ្នឹងឯងហើយបានយាងមកផ្ទាល់ហ្នឹងឯងផ្សាយគុំព្រះរបស់ហើយក៏និមន្តចូលទៅទំនប់បំរុង ហាន់អីអីសពគ្រប់ហើយរៀបចំទីកន្លែង នៅក្នុងព្រះរាជឧទ្យានហ្នឹងណាហើយក៏និមន្តឲ្យគង់នៅបានរហូតអង្វែងតទៅដើម្បីថាបានញ៉ាំកណាបំពេញបុណ្យកុសលអីអីហ្នឹងហើយ ទទួលអវាទអីពីព្រះរមពុរិស័ទដើម្បីគ្រប់គ្រងព្រះនគរអីអីចឹងណាហ្នឹងហើយព្រះតបោះបរមពុរិស័ទហ្នឹងក៏អនុគ្រោះរាជាក៏ដូចជា អនុគ្រោះមហាជនអីតាមហ្នឹងដើម្បីបានព្រះរាជាទ្រង់ទស្សពិតរាជធัวគ្រប់គ្រងព្រះនគរដោយ មេត្តាករណាដល់ពជានុរះហ្នឹងហើយដំបងដំបងហ្នឹងមានរឿងរ៉ាវដែលមហាជនពរាជបុត្រអីអីហ្នឹងអ្នកពរាជវាំងអីអីហ្នឹងដូចថាឆ្ងល់ណាគេថាធម្មតាអន្តរាជាក៏ទំប់បំរុងតបោះអ្នកបុះអីចឹងហើយប៉ុន្តែលើកនេះគឺបណិតក្រៃលែងណាធ្វើអីក៏បណិត ទាំងអោននំតូនទាំងគោរពវាយបង្គំអីគឺថាមើលទៅគឺគេចាប់អារម្មណ៍ចឹងហ្មងឃើញថាក្រៃលែងអស្ចារ្យដូចថាធ្វើនឹងប្រៀបទៅនឹងបរិយាមេដាបរិយាបៃតាអីឬក៏បុគ្គលអស្ចារ្យទៅរអ្នកណាប្រៀបបានទេដែលព្រះជាបានគោរពប្រណិប័តហ្នឹង ចឹងទៅក៏មានសំណួរសាកសួរអំពីរឿងហ្នឹងក្នុងគាថាទី1ហ្នឹងជាសំណួរឆ្ងល់ឲ្យច្រើនគ្នាប៉ុន្តែថាប្រគល់ដល់ណាឧបរាជចឹងទៅក្នុងការលើកឡើងនៅសំណួរហ្នឹងសួរចង់ដឹងថាតើព្រះតបោះ តិវីទេវច្ឆៈហ្នឹងណាតិវីទេវច្ឆៈក្នុងក្នុងពាក្យថាវីណាអដ្ឋថាក៏វីដែរដែលចំណងជើងឈ្មោះពជាដកហ្នឹងតិវិតិវច្ឆៈតេទាំងអស់ហ្នឹងតែដល់បល័យតិវិតិវច្ឆៈតិវិតិវច្ឆោណាហ្នឹងឯងវិជាដកហ្នឹងមាន មានឈ្មោះអញ្ចឹងទៅតាមអឺពនាមរបស់ ព្រះបរមពុរិស័ទហ្នឹងហ្នឹងឯងហើយបីវិគាថាហ្នឹងក៏មតពោហ្នឹងក៏មកគាថា4បន្ទាត់ហ្នឹងឯងមួមតពោហ្នឹងចង់ទៅហើយ គេថាសំណួរអីអីហ្នឹងនៅលើបងនិតទៅហ្នឹងឯងតែព្រះរាជាក៏បានលើកយកសំខាន់គឺព្រះរាជបុត្ររាជបុត្ររាជាឆ្ងល់អីដែរក្នុងរឿងហ្នឹងដែលព្រះបិតាហ្នឹងបានគោរពប្រណិប័តដល់ក្រៃលែង ដល់ព្រះតបោះនឹងអញ្ចឹងទៅគឺព្រះជាក៏ហៅបត់មកប្រាប់ពីរឿងដែលថាក្នុងកាលមុននោះនៃបៃតាចាញ់ចង្គ្រាមហើយបានរត់ចូលព្រៃទៅនឹងណាបត់ចាំទេទូពេលអង្គមចាំចឹងចឹងទៅបានរៀបរាប់រឿងរ៉ាវទាំងអស់ហ្នឹង ឲ្យអ្នកនគរអីទាំងអស់ហ្នឹងបានដឹងព្រោះអត់មានណាដឹងរាជាក៏មិនតាន់បានមកដំណើររៀបរាប់អីទៅតែឱកាសពេលហ្នឹងហ្នឹងឯងពីរឿងដែលថាវាត្រូវវាថាត្រូវបាត់បង់ជីវិតអាហ្នឹងហើយព្រះតបោះហ្នឹងមានគុណជួយជីវិតហ្នឹងឯងអញ្ចឹងសំបីតែ បៃតាប្រគល់រាជសម្បត្តិក៏មិនអាចថាធ្វើឲ្យបានសមគួរនឹងគុណរបស់ព្រះថាបោះនេះដែរហ្នឹងឯងអាហ្នឹងរៀបអារម្មណ៍ហ្នឹងបល័យបល័យរាយទៅមុននឹងបគាថាហ្នឹងខ្ញុំណាស្រង់ពីព្រះអត្តកថាមកហ្នឹងដាក់សេក្នុង ධම්මා ហោមហ្នឹងខណៈ តាតាហ្នឹងហៅឈ្មោះហៅកូនណាហៅពរាជបុត្រហ្នឹងហៅបុត្រដីដាអញ្ចឹងទៅឬក៏ណែបុត្រអីចឹងទៅណាហ្នឹងហើយតាតាហ្នឹងមនីមនីកូនអីចឹងមនីហ្នឹងហើយហៃក៏បានណែក៏បានមនីក៏បានចឹងណាកូនកូន កូនឪចឹងណាហ្នឹងឯងនេះគឺពាក្យបល័យដែលតាតៈប៉ុណ្ណឹងគេឲ្យន័យខ្មែរយើងមនីកូនអញ្ចឹងមនីបុតអញ្ចឹងហ្នឹងហើយមៃហាំងជីតៈទាយគេមៈមៈសន្តិកាំងអាកតេហ្នឹងកាលណាបើអ្នកដែលបានឲ្យជីវិតយើង ណាម៉ៃហាំងជីវិតទាយគេហ្នឹងគឺអ្នកដែលឲ្យជីវិតយើងហ្នឹងឯងម៉ៃហាំងយើងជីវិតទេយគេហ្នឹងវាឲ្យជីវិតអ្នកដែលឲ្យជីវិតយើងហ្នឹងណាហ្នឹងឯងមគ្គមគ្គសន្តិកាំងអាកតេហ្នឹងគឺបានមកកាន់សំណាក់របស់យើងណាមគ្គមគ្គសន្តិកាំងអាកតេហ្នឹងណាសន្តិកាំងហ្នឹងវាសំណាក់សំណាក់ ហ្នឹងឯងមមៈសំណាក់របស់យើងហ្នឹងអាកតេហ្នឹងមកណាហ្នឹងឯងចឹងបានថាតាតៈជីវិតៈទេគេហ្នឹងហើយតាតៈមៃហੰងតាតៈមៃហੰងជីវិតៈទេយគេមមៈសន្តិកੰងអាកតេហ្នឹងឯងមនេលបតបើ ណាយើងថែមទៅទៀតបើហ្នឹងបល័យអត់មានបើគាត់ថាកាលចឹងទៅហ្នឹងឯងកាលដែលអ្នកឲ្យជីវិតយើងនឹងឯងបានមកកាន់ដំណាក់យើងហ្នឹងឯងអញ្ចឹងរាជាងតតន្តោបេណាណាសំបីលើកនៅរាជសម្បត្តិឲ្យហ្នឹងឯងជាការតបស្នងសងគុណហ្នឹងណា រច្ចាំងតតន្តោបិហ្នឹងអហង្នេវតេនៈណាអហង្តែត្រូវប្រែក្នុងហ្នឹងហើយណាអហង្នេវតេនៈកតគុណានុរូបង្កាតងសកោមសកោមីតេហ្នឹងហ្នឹងគឺ សកសកហ្នឹងវាអាចណាហើយនេះអ្នកណាអ្នកហ្នឹងសំដែងឲ្យឃើញថាក៏មិនអាចក៏មិនអាចណាការតង់ហ្នឹងគឺថាធ្វើកតៈគុណានុរូបាំងហ្នឹងគឺថាឲ្យសមគួរណាធ្វើឲ្យសមគួរនឹងគុណនឹងឧបការៈគុណហ្នឹងឯងកតៈហ្នឹងឯងហ្នឹង អេតេនអ្នកហ្នឹងគឺថាដែលព្រះឥសីព្រះតាបោះបានធ្វើមកលើបៃតាក្នុងកាលនោះហ្នឹងឯងគឺដែលថានៃវៈហ្នឹងសំបីតែលើករាជសម្បត្តិប្រគល់ប្រកេនអីប៉ុណ្ណឹងក៏ដែរនេះព្រោះ គុណជួយជីវិតហើយយើងគិតមើលថាមនុស្សយើងវាសំខាន់នៅត្រង់ជីវិតហ្នឹងហើយអត់ជីវិតហើយមានបានលៀបបានយោបានរាជសម្បត្តិអីទៅទៀតដូចរឿង ព្រះបរមពុរិស័ទសាសនាតាំងអ្នកតាំងវេរាំងសាសនាតាំងអ្នកតាំងវេរាំងដែលបានវាយបដៅព្រមតតកម្មាដែលទៅរៀនបីរំពាត់ហ្នឹងគាត់ណាហ្នឹងគឺជាការទូមានព្រៀនបដៅមិនមែនជារឿងពីវរានំគុំស្អប់វាយបហាមៀតមានអីណាហើយ ដែលធ្វើឲ្យព្រះរាជកុមារហ្នឹងឈប់ធ្វើអាក្រក់ហើយខំប្រឹងសិក្សារៀនសូត្រហ្នឹងឯងរហូតបានមកបំពេញមហាប្រតិបបៃតាហើយទទួលរាជសម្បត្តិអីអីទាំងអស់ហ្នឹងហើយបើសិនបើចេះតែបដោយតាមចិត្ត មាននេះអញជាកូនស្ដាច់អីអីចឹងទៅធ្វើអីក៏បានធ្វើអីក៏បានគ្រូខ្លាចអញអីចឹងទៅទៀតយកតែប្រហើនយកតែហ៊ានទៅហ្នឹងឯងវាយតបគេអីចឹងទៅទៅយករបស់គេព្រឹត្តហោះក្នុងកាមេអីណាយណីទៅគេព្រួតដៃគ្នាលួបវាយសន្លប់អីចឹងទៅក៏បានហ្នឹងឯងបានអីមក សម្ដែងសិល្បៈថ្វាយប្របីតាប្រមេតាដើម្បីបានរួងរាជសម្បត្តិអីអីហ្នឹងអញ្ចឹងដូច្នេះដល់ទៅពេលនឹករលឹកឃើញគុណទៅវិញហ្នឹងក៏បានពោលដែរក្នុងកាលហ្នឹងសំបីតែរាជសម្បត្តិហ្នឹងក៏មិនសមគួរនឹងគុណកាលដែលនឹកមិនតាន់ឃើញចង់សម្លាប់គុំតែពីរឿងអវ័យ3អំពាត់ហ្នឹងអឺឆេឆាវឆាប់ ខឹងឆាប់ក្រោតគុំហ្នឹងដល់មកជាវិខុហើយឆាប់ខឹងឆាប់ក្រោតទៀតតែដល់ស្ដាប់ពជាដកហ្នឹងស្ដាប់សច្ចធัวហ្នឹងទៅបានម្រាច់អនាគាមិផលរឿងយើងសិក្សាមកហើយណាគ្រូបាអាចារ្យព្រះបរមពុរិស័ទហ្នឹងជាមួយវិខុហើយនេះជាមួយនឹងព្រះអនន្ត ហ្នឹងហើយដែលក្នុងកាលនោះគឺព្រះនន្ទជាពរាជាអតីតជាតិព្រះនន្ទហ្នឹងអានតបស្នងសងគុណព្រះបរមពុរិស័ទហ្នឹងហ្នឹងដែលបានប្រកាសថារាជាងតតន្តោបិហ្នឹងសំបីសំបីឲ្យនៅរាជសម្បត្តិហ្នឹង លើករាជសម្បត្តិតបនងសងគុណឲ្យព្រះតបោះហ្នឹង សោយរាជហ្នឹងក៏ដោយណាក៏វាថាអហង្គណានៃវតេនៈកតៈគុណានុរូបੰងកាតងសកោមហេហ្នឹងគឺថាហ្នឹងឯងបល័យមើលតាមហ្នឹងដូចសកោមហេអញ្ចឹងហ្នឹងនិតចាំកតុយអឺ កណាទៅណាមើលកតកណានរបាំងកាតងសកោមីតេណាសកោមីណាហ្នឹងឯងកាតងសកោមីសកោមីសកោមីតេហ្នឹងឯង អាហាំងអាហាំងហ្នឹងវាមកផ្សំគ្នាជាមួយនឹងមីហ្នឹងណាប្លេហ្នឹងគាត់ថាគឺព្រះជាហ្នឹងណាឯនៃវៈហ្នឹងគេថាមិនណាមិនមិនអាចហ្នឹងឯងសកៈសកៈហ្នឹងវាអាចណានៃវៈហ្នឹងវាមិនអាចការតង់ហ្នឹងធ្វើហ្នឹងឯងកត ណាគុណានុរូបាំងហ្នឹងគឺថាឲ្យសមគួរនឹងគុណនឹងឧបការៈគុណណាអនុរូបាំងវាដូចថាវាសមគួរហ្នឹងឯងធ្វើឲ្យវាសមរម្យជាមួយគ្នានឹងកតៈកតៈគុណហ្នឹងឯងកតៈគុណកតៈគុណៈហ្នឹងហើយនឹងអនុរូបាំងហ្នឹងថាលើករាជសម្បត្តិ ជាការតបស្នងសងគុណហើយនឹងក៏អត់សមអត់សមគួរជាមួយនឹងគុណដែលបានជួយជីវិតនឹងហ្នឹងឯងយើងគ្រាន់តែរំលឹកម្ដងម្ដងចឹងដែរបើយើងជួបរឿងចឹងទៅក៏រំលឹកហើយកូនចៅអីបាននឹករលឹកឃើញគុណមេត្តាបិតាអីហ្នឹងចឹងទៅតាមហ្នឹងក្រៃលែងក្រៃលែងណាស់ហ្នឹងឯង ហើយលេងវាវាលើសពីដែលជួយព្រះរាជាពីអណ្ដូងហ្នឹងទៅទៀតមេតាវេដាហ្នឹងហើយលេងទៀតនារៀបរាប់មិនអស់ទៅទេក្រៃលេងណាស់ហ្នឹងឯងចឹងគឺកូនប្រុសស្រីស្ដាប់រឿងនឹងចឹងទៅក៏ចារណាឲ្យមាន តញ្ញុតាធัวមានមេត្តាបិតាយើងប្រណិប័តយ៉ាងម៉េចឲ្យបានជាកូនល្អកុំឲ្យមេត្តាបិតាខកចិត្តណាហ្នឹងឯងកុំឲ្យកើតទុក្ខម៉ាស់គេអីអីចឹងចឹងកាលណាបើកូននឹងប្រព្រឹត្តកំឆ្គងមិនល្អអីអីចឹងណាហ្នឹងឯងយើងមិនបានតបស្នងសងគុណអី ឲ្យបានធំដុំកក្រឹកកក្រែងអីគឺកុំតែធ្វើអីឲ្យវាខូចកាចតោះខុសកំឆ្គងខ្មាស់ញាតមិត្តអីអីប៉ុណ្ណឹងហ្នឹងគឺពិសេសហើយចាផ្នែកខាងការប្រព្រឹត្តចរិយាមេរយាទឲ្យសមរម្យជាអាចារ្យសិលជាមេរយាទ ហ្នឹងឯងហើយថែមទៅទៀតទៅបានញាតិមិត្តសម្ដានអីសរសើរអីថាជាកូនល្អអីចឹងទៅទៀតទៅគាត់រឹតតែសុបាយចិត្តអាហ្នឹងក៏ជាការតបស្នងសងគុណដែលធ្វើឲ្យគាត់សុបាយចិត្តនឹងយើងហ្នឹងដែលយើងបានត្រូវតបស្នងយ៉ាងម៉េចយ៉ាងម៉េចចឹងទៅទៀតទៅ ហ្នឹងហើយហើយយើង មានទឹកចិត្តទៅណាមានកតញ្ញូតាធัวហ្នឹងចឹងទៅឲ្យយើងដឹងថាការបំពេញអភិនិហាបារមីរបស់ព្រះអនន្តដីរបស់ព្រះសម្មាសម្ពុទ្ធក្តីគឺតេតួងទៅនឹងកតញ្ញូតាធัวហ្នឹងជាបាតជាគ្រឿងទ្រួបារមីទាំងអស់ហ្នឹងអាចារ្យ នាំឲ្យបំពេញបារមីទាំងអស់ហ្នឹងគឺដោយសារមានការដឹងគុណហ្នឹងដឹងគុណដឹងទោសចឹងទៅក៏ព្រះអង្គឃើញគុណគឺសេចក្តីល្អហ្នឹងរហូតដល់ទៅថាបានជាព្រះសម្មាសម្ពុទ្ធហ្នឹងតាកទួងទៅនឹងមហាប្រតិយរបស់ព្រះអង្គមានមហាប្រតិយករណាចំពោះសេចក្តីទុក្ខរបស់សព្វសត្វ ហើយព្រះអង្គឃើញតួគុណដែលត្រូវអប់រំដែល ត្រូវចម្រើនហ្នឹងណាដឹងគុណហ្នឹងដឹងគុណក្នុងអ្នកដតីដែលមានឧបការៈគុណហើយក៏ដឹងគុណដោយបារមីគុណទានសិលភាវនាដែលគួរដល់ការអប់រំចម្រើនឃើញតម្លៃគុណហ្នឹងហ្នឹងឯងនឹងបានព្រះអង្គមិនសន្តោសនឹងគុណគឺសេចក្តីល្អហ្នឹង ប៉ុណ្ណាមិនសន្តោសណាមិនលមួមជាមួយនឹងគុណហ្នឹងថារហូតដល់ដែលថាគុណហ្នឹងបានមកដល់សัพពយុទ្ធញាណតែកំពូលផុតហើយបានសម្រេចហើយបានបរិនិព្វានហ្នឹងព្រោះណាហើយ ក្នុងបកាថាពីរបកាថាមកហ្នឹងគឺដែលធ្វើឲ្យបីតបាញទៅដល់អ្នកស្រុកអ្នកនគរអីនគរចិត្តខាងអីអីទៀតណាបានគេថាមានប្រយោជន៍ច្រើនដល់មនុស្សម្នាដែលគឺថានិតរលឹកដល់ មហាប្រតិបរាជាដែលមាននៅកតញ្ញុតាធัวហ្នឹងបានជាអង្គគំរូរឿងការផ្សព្វផ្សាយពីដែលព្រះអង្គបរាជាតបស្នងសងគុណព្រះតបោះបរមពុរិស័ទហ្នឹងគឺបានជាការបង្ហាត់បង្រៀនពីព្រោះវាមិនមែនតែពាក្យសម្ដីកប្បកិរិយាហ្នឹងជាការបង្ហាត់បង្រៀនពិសេសការដែលធ្វើផ្ទាល់ហ្នឹង ព្រះអង្គអនុវត្តផ្ទាល់ហ្នឹងគឺថាជាការរំលឹកដាស់តឿនមហាជនហ្នឹងឲ្យចេះដឹងគុណអ្នកដែលមានឧបការៈគុណហ្នឹងក៏វាមានផ្លេចមានផ្លេចឬក៏ថាមានកិច្ចអីយ៉ាងណាវាផ្សំនឹងកិលេសផ្សេងផ្សេងទៅវាវាចេះតែនឹកនឹកដើម្បីលុបបំបត្តិគុណហ្នឹងឯងបានវាមានមគ្គហ្នឹង ហ្នឹងឯងព្រមថាពោះគុណគឺនៅតែជាគុណអញ្ចឹងហ្នឹងឯងជាបុព្វការីអ្នកដែលបានធ្វើពីខាងដើមនឹងមកហ្នឹងដែលយើងអាចទទួលបានអីអីមកក្នុងជីវិតហ្នឹងគឺថាតេតួងនឹងការដែលបានជីវិតហ្នឹងមកការជួយការទំនុកបំរុងអីអី ពីខាងដើមហ្នឹងគឺក៏គ្រូបាអាចារ្យអីអីទាំងអស់ហ្នឹងដែលបានផ្ដល់នៅចំណេះចេះដឹងអីអីតែផ្ដើមពីដំបូងមកហ្នឹងពីព្រោះជីវិតវាជីវិតហើយតែជីវិតវាតេតួងនឹងភាពល្ងងភាពងងឹតអីអីចឹងទៅទៀត សភាពនៃចិត្តជាបាបជាអកុសលអីអីចឹងវាទំលាយជីវិតក្រៃលែងទៅដោយភាពងងឹតគេថាងឹតភ្នែកយើងនៃសាច់មើលរូបអីមិនឃើញនេះមិនមិនទំលាយជីវិតមិនបទុះមិនបៀតបៀនមិនអន្តរាយជីវិតអីដូចជាការងងឹតផ្លូវចិត្តទេងឹតផ្លូវចិត្តទៅទៅជាមិច្ឆាទិដ្ឋិទៅប្រព្រឹត្ត ទុច្ចរិតអីសពគ្រប់ធ្លាក់ចូលទៅក្នុងកសែនៃវត្តដាក់ហ្នឹងហើយអញ្ចឹងវាបានស្រ័យពធัวពុទ្ធបរិស័ទយើងទទួលពីត្រៃបីដកព្រះអត្តកថាព្រះសង្គីតកាចាអីអីហ្នឹងមកហ្នឹងដែលធ្វើឲ្យយើងបានទទួលព្រះសទ្ធំបានទទួលពលឺដូចថា ផែនដីយើងទទួលពលឺពីព្រះអាទិត្យចឹងហ្នឹងឯងយើងបានទទួលពលឺហ្នឹងព្រះអរិយសង្ឃទាំងអស់ហ្នឹងដែលជាផែនដីដ៏ភ្លឺស្វាងហ្នឹងព្រះពុទ្ធប្រៀបដូចជាព្រះអាទិត្យណាព្រះធัวដូចជាពន្លឺព្រះអាទិត្យហ្នឹងព្រះសង្ឃហ្នឹងដូចជាលោកហ្នឹងផែនដីហ្នឹងមានភាពភ្លឺស្វាង ធ្វើឲ្យអ្នកស្រុកអ្នកស្រែប្រកបមុខរបររទូទាន ស្រែចំកាយអីហ្នឹងហ្នឹងឯងដោយសារមានពន្លឺព្រះអាទិត្យឬក៏ពន្លឺប្រច័ន្ទក៏និយាយទៅក្នុងភាពតិចស្ងប់ស្ងាត់ទៅតាមវេលារាត្រីហ្នឹងចឹងទៅហ្នឹងហ្នឹងគឺយើង ក៏បានពិចារណាគុណនៃបរតនត្រ័យហ្នឹងដល់ក្រៃលែងទៅទៀតទៅហើយអានិសង្ឃហ្នឹងគឺសេចក្តីសុខស្ងប់ត្រជាក់ទៅកុសលធម៌ចម្រើនឡើងចឹងហ្នឹងហើយមានសេចក្តីសុខជាមួយគ្នានឹងលោកហ្នឹងយើងមិនចេះតែទៅដោះស្រាយមួយរឿងពីររឿងអីយើងដោះណាស់មកហើយវាមិនចេះអស់រឿងទេណាប៉ុន្តែយើងត្រូវឲ្យដឹងថា អារឿងដែលយើងទៅដោះស្រាយហ្នឹងមកអំពីយើងកើតទុកយើងភ័យយើងតោមនោយើងបន្ទុះយើងតោះជាដើមហ្នឹងទៅជាមួយនឹងរឿងហ្នឹងណាបានយើងទៅដោះស្រាយដើម្បីឲ្យវាសមនឹងបំណងប្រាថ្នាសមអធិស្ស្រ័យឲ្យយើងពេញចិត្តឲ្យយើងសប្បាយចិត្តហ្នឹងឯង អាហ្នឹងយើងដោះស្រាយបានហើយបើយើងពេញចិត្តដូចថាយើងចង់បានអ្វីអ្វីហ្នឹងយ៉ាងម៉េចជាទីពេញចិត្តយើងអញ្ចឹងយើងទៅធ្វើតាមនឹងទៅបានសម្រេចទៅមួយរឿងហ្នឹងចុះនៅពីររឿងទៀត5រឿងទៀតទៅរហូតមកអញ្ចឹងអញ្ចឹងបានថាយើងអាស្រ័យប្រធัวហ្នឹងយើងមកដោះស្រាយគឺថាអាប្រភពដែលនាំឲ្យយើង ប្រឆាំងបទុះតោះជាមួយគ្នានឹងធម្មតាធัวហ្នឹងណាដែលវានាំឲ្យកើតទៅជារឿងលំបាកលំបិនយើងមាន សកម្មភាពដំណោះដោះស្រាយខ្លះហ្នឹងក៏វាព្រឹត្តទៅដោយការសម្លាប់ការបរហាអីចឹងទៅហ្នឹងហើយឬក៏ដូចថារំលោភដណ្ដើម ឬក៏ផ្ដួលរំលំឬក៏វិជ័យទុច្ចរិតណាលើកឡើងវិឈឺចិត្តញុះញង់អុចអាលចាក់ដោតប្របែកបំបាក់អីសពគ្រប់អីទៅដើម្បីយើងដោះស្រាយរឿងអីឲ្យវាបានសមតាមបំណងប្រាថ្នាណាចវាយនៃក្នុងចិត្តយើងគឺកិលេសតណ្ហាហ្នឹងអញ្ចឹងដំណោះដោះស្រាយហ្នឹងវាប៉ះពៀទៅ ដល់អ្នកដតីហ្នឹងសកម្មភាពបញ្ញវេរាកក្រឹកកក្រែងទៅអញ្ចឹងដើម្បីយើងឲ្យបានសមតាមបំណងប្រាថ្នាហ្នឹងរួចទៅវាអត់ជាប់រឿងណាកុំនិយាយថាអត់បានតែបានមួយរឿងហ្នឹងរួចទៅនៅតែ បញ្ហាទៀតចឹងហើយយើងគិតមិនហ្នឹងយើងគិតពីរឿងដែលថា ទៅធ្វើអីឲ្យបានតាមបំណង ប្រាថ្នាហ្នឹងនៅតែវិវាទនៅតែស្អប់នៅតែឆ្លោះនៅតែញុះញង់នៅតែប្រកាច់ប្រខូចនៅតែឆ្លោះប្រកែកអីសពគ្រប់អីចឹងចឹងហ្នឹងយើងគិតថាអស់បញ្ហាឬហ្នឹងហើយប៉ុន្តែ ដល់ទៅវាអត់ដឹងរឿងវាមិនដឹងវាមិនដឹងនៅក្នុងពធัวគេហៅថាហេតុតែមិនដឹងធัวណាហ្នឹងឯងហេតុតែមិនដឹងអាហ្នឹងឯងចឹងបានពុទ្ធបរិស័ទយើងអាស្រ័យពធัวហ្នឹងយើងមកដោះស្រាយអាមេតោះក្នុងចិត្តយើងនេះហ្នឹងឯងដល់កាលណាយើងយល់ដឹងធម្មតាធัวទៅគ្រប់រឿងទាំងអស់ ដែលយើងចូលទៅដល់បរមត្តទៅមានបញ្ញា ដែលយើងអប់រំហ្នឹងរៀនបញ្ញានឹងចម្រើនឡើងដោយសារថាយើងសិក្សាពធัวទៅយើងយល់ដឹងថាអ្វីដែលកើតក្នុងលោកគឺវាសិតតែជាបរមត្តធัวវាមានហេតុនិងផលតែប៉ុណ្្នឹងទេ អ្វីអ្វីបើអត់ហេតុវាអត់កើតទេក្នុងរឿងយើងក៏ដោយក្នុងរឿងអ្នករតីក៏ដោយធម្មជាតិមេឃដីអីក៏ដោយគឺថាជាជាបរមត្តសច្ចៈត្រឹមត្រូវអ្វីដែលកើតគឺត្រូវកើតចឹងហ្មងរហូតដល់ទៅយើងសុខចិត្តជាមួយនឹងអ្វីគ្រប់រឿងទាំងអស់ហ្នឹងណាយើងនិយាយសរុបអញ្ចឹងប៉ុន្តែថាយើងបានប្រមាណភាគរយភាគរយយើងអប់រំទៅទៀតតាមនឹងអញ្ចឹងទៅប៉ុន្តែវាត្រង់ហ្នឹងវាត្រង់ឲ្យថា យើងសក់ចិត្តគ្រប់រឿងទាំងអស់មកពីរឿងនោះវាមានបរមត្តធម៌ដែលត្រូវកើតឡើងហ្នឹងគឺថាវាមានសិទ្ធត្រូវកើតដោយសារវាមានបច្ច័យអាហ្នឹងចង់និយាយពីដែលយើងសក់ចិត្តណាហ្នឹងហើយដែលយើងដឹងថាអ្វីត្រូវកើតរមែងកើតហ្នឹងគឺយើងព្រមព្រមហ្នឹងវាសុខចិត្តទៅជាមួយនឹងការពិតហ្នឹងគ្រប់រឿងទាំងអស់យើង ចាប់កន្លែងនឹងបានណាដោយអំណាចនៃការសិក្សាពធัวតាមឧបនិស្ស័យយើងហ្នឹងសិក្សាយ៉ាងម៉េចយ៉ាងម៉េចឲ្យតែយើងខំជាយាមសិក្សាឲ្យបានយល់ឡើងយល់ឡើងទៅក្នុងការអប់រំញាមហ្នឹងគឺការចម្រើនតបឋានហ្នឹងយើងស្ដាប់ពធัวឲ្យយល់អំពីជីវិតរបស់យើងហ្នឹងអភិធម្មបរមត្តធัวជីវិតយើងហ្នឹង ធ្វើឲ្យយើងយល់ទៅដល់ជីវិតអ្នកដទៃយល់ដល់ធម្មជាតិនៃដីយល់ទៅដល់សភាពនៃលោកហ្នឹងហើយអានឹងយើងមានសេចក្តីសុខជាមួយគ្នានឹងគ្រប់រឿងដែលបានចូលមកដល់ជីវិតរបស់យើងហ្នឹងព្រោះណាដូចជាមនុស្សយើងដែលផ្សេងផ្សេងគ្នាអញ្ចឹងយើងគិតមិនខ្មិច យើងគិតទៅតោះនឹងអារឿងផ្សេងគ្នាហ្នឹងណាអាហ្នឹងមកពីធម្មតាអាហ្នឹងរឿងអ្នកតន្ត្រីធ្វើអីមិនត្រូវចិត្តនិយាយអីអីអីហ្នឹងយើងតោះទៅយើងកើតទុករហូតដល់ទៅជួសប្រកែកទៅវិវាទទៅអីទៅបង្ករឿងខ្វាយខ្វល់ មិនត្រឹមតែខ្លួនឯងទេដល់អ្នកតៃអីអីចឹងទៅទៀតដល់សង្គមទៅទៀតហ្នឹងឯងផ្លូវលោកផ្លូវធัวអីហ្នឹងចឹងទៅតាមហ្នឹងអត់មានរឿងអីល្អទៅទេកុំកុំជួញហ្នឹងហើយកុំសន្សំត្រូវប្រយ័ត្នអាដំបងហ្នឹងហ្នឹងហើយប្រយ័ត្នបានអាដំបងហ្នឹង ហ្នឹងហើយយើងណាអរគុណពធัวណាចេះជួយឲ្យយើងមានស្មារតីដើម្បីយើងណាឃើញទោសនៃវិវាទហ្នឹងវិវាទទាំងភេយតោទិស្វាហ្នឹងណាហ្នឹងហើយឃើញភ័យនៅក្នុងវិវាទហ្នឹងអញ្ចឹងទៅយើង ណាអាចប្រតិបត្តិកុំឲ្យមានទោសមានពេកអីហ្នឹងឯងហើយនឹករលឹកគុណព្រះរិយៈណាចឹងទៅមានសេចក្តីសុខស្ងប់តាមហ្នឹងដែលយើងអាចនឹងជ្រួតជ្រាបដឹងថាលោកនេះត្រូវលះបង់ក្នុងដំណើរដែលយើង ទៅរកទីពឹងហ្នឹងអត់មានខ្មែរប្រមូលត្រូវការប្រាថ្នាទៀមទាតោះតេងអីទីអ្នកដតីណាណាទៅនោះទេហ្នឹងហើយកណាហើយក្នុង រឿងដែលអ្នករតីធ្វើអីនិយាយអីអីទាំងអស់ហ្នឹងតែយើងមិនយល់ដល់បរមត្តធัวទេយើងចេះតែគិតថាអ្នករតីធ្វើហ្នឹងវាមិនគួរកប់បីហើយហ្នឹងមកពីយើងគិតហ្នឹងយើងគិតហ្នឹងហើយខ្ញុំណាសរសេរដាក់ពាក្យថា ឆ្លាតជ្រុលណាវាមានពាក្យជ្រុលមួយវាអត់ល្អទេពាក្យជ្រុលហ្នឹងវាដូចថាវាយើងបើករថយន្តអីវាជ្រុលវាជ្រុលធ្លាក់ជ្រោះអាហ្នឹងអាហ្នឹងដូចថាប្រកាយគិតប្រកាយគិតប៉ុន្តែវាជ្រុលណាវាជ្រុលវាខុសអំពីហេតុផលជ្រុលហ្នឹងចង់បញ្ជាក់ថាវាຕົកទោសគ្រោះថ្នាក់ហ្នឹងធ្លាក់ជ្រោះហ្នឹង មនុស្សយើងហ្នឹងវាប្រកែរឿងគិតហ្នឹងគេបើប្រៀបទៅជាមួយនឹងសัตว์អីអីវាមិនសូវចេះគិតអីទៅទេវាអានេះវារំវែងមកមិញមាំងអីតាមហ្នឹងណាហ្នឹងឯងតែអញ្ចឹងទៅក៏វាមិនបានចេះគិតអីដល់ទៅខូចខួរដល់ទៅឈួតអីចឹងដែរបែរមនុស្សប្រកែគិតអាគិតគិតជ្រុលទៅទៅឈួត ណាដោយសារតែអាគិតពេកហ្នឹងសរសៃប្រសាទអីចឹងទៅអាហ្នឹងជាមួយនឹងមនុស្សមានអញ្ចឹងអានយើងអាស្រ័យពធัวហ្នឹងយើងគិតគិតទៅតាមពធัวទៅអត់អីទេទៅយល់ដឹងហេតុផលទៅសុបាយចិត្តទៅជួយសុខភាពទៅវិញទេឲ្យសុខឲ្យស្ងប់ទៅចិត្តតច្ចរូបហ្នឹងល្អបេះដូងល្អ ឈាមរត់ល្អអីអីចឹងទៅដោយសារចិត្តតច្ចរូបហ្នឹងវាអាស្រ័យនឹងកុសលចិត្តជាសមុទ្ឋានវាសុខវាស្ងប់ហ្នឹងឯងហើយដល់តែគិតមួម៉ៅដៅអាហាយគិតខឹងគិតស្អប់គិតស្ដាយអីចឹងវាទៅជាសរសៃប្រសាទទៅជាលើសឈាមទៅជាខូចបេះដូងអីអីចឹងទៅចិត្តតច្ចរូបទាំង កម្លាំងចិត្តគឺជួយសុខភាពរៀនកម្លាំងចិត្តហ្នឹងឯងដូចថាទប់ទល់ជាមួយនឹងជំងឺរោគាអីអីហ្នឹងក៏ជាចំណែកមួយផងដែរហ្នឹងឯងដោយសារសុខភាពផ្លូវចិត្តហ្នឹង ចឹងនៅក្នុងចំណុចហ្នឹងឲ្យពុទ្ធបរិស័ទយើងបានពិចារណាដោះស្រាយគ្រប់បញ្ហាទាំងអស់ហ្នឹងវាដូចថាយើងរស់នៅ តាមអធិស្ស្រ័យរៀងរៀងព្រះអង្គរៀងរៀងខ្លួនអញ្ចឹងមានអាណាដែលចិត្តតែពេញចិត្តយើងគ្រប់គ្នាហ្នឹងហើយ មានអធិស្ស្រ័យផ្សេងផ្សេងគ្នាអញ្ចឹងណាហ្នឹងយើងក៏មិនបានទៅពេញចិត្តអីណាណាទាំងអស់គ្នាអីចឹងទៅរណថាយើងអធិដ្ឋានចិត្តទៅតាមពធហ្នឹងកុំឲ្យតែបៀតបៀនអ្នកដតីទៅកាយដោយវាចាអីហ្នឹងខំណាតិចតួចអីក៏យើងជៀសកិច្ចហ្នឹងកុំឲ្យបៀតបៀនកុំឲ្យដូចថាតាំងចិត្តកាចឡើងដូចថាយើងជាមនុស្ស មិនមានស្នែងមិនមានពឹសអីចឹងយើងនិយាយតាមពាក្យចាស់ចាស់មកអាងស្នែងដូចកបីទៅណាយកស្នែងអីទៅចឹងដើម្បីថាខឹងអីវត្តដោយស្នែងដោយអីចឹងហ្នឹងហើយយើងធ្វើជាខ្លួនយើងមនុស្សមានគុណធម៌ហ្នឹងហើយត្រូវជួយក៏ជួយទៅតែតិចច្រើនអីឬក៏មិនបានវត្ថុអីយ៉ាងណាក៏យើង មិនបានទៅបៀតបៀនអ្នកដទៃហ្នឹងជាការជួយក្រៃលែងជួយផ្នែកអាយុជីវិតអីអីចឹងទៅណាហ្នឹងឯងមិនឲ្យគេវិន័យក្តីសពមិនឲ្យគេបែកបាក់អីអីហ្នឹងចឹងហ្នឹងគឺដោយគុណធម៌យើងជាមនុស្សហ្នឹងហើយអាហ្នឹងទៅយើងអធិដ្ឋានតាំងចិត្តរឿយរឿយតែថ្ងៃហ្នឹងអត់តន់ស្លាប់ស្អែកអត់តន់ស្លាប់យើងថាសមាទានកម្មយកនៅ អាការប្រព្រឹត្តរបស់យើងហ្នឹងកុំឲ្យជាការបៀតបៀនទៅលើអ្នកតន្ត្រីគឺយើងយល់ដឹងអធិស្ស្រ័យអីគ្នាបណ្ណាបណ្ណាថាកុំឲ្យអ្នកតន្ត្រីកើតទុកដោយសារយើងហ្នឹងឯងអ្វីដែលយើងត្រូវលះបង់លះបង់តាមនឹងចឹងទៅហ្នឹងឯងព្រោះយើងមុខតែលះបង់ដដែលទេឲ្យតែយើងមានបនវិសាលហ្នឹងជាគូកប់ បាទប៉ុននឹងជាគូជីវិតគូវត្តៈគូអមតៈបាទនៅលើប៉ុននឹងហើយរឿងអីអីអ្នកតីតាកតងមកលើយើងហ្នឹងក៏វាជាចំណែកវិបាកកម្មរបស់យើងដែលឃើញហើយបានដឹងរឿងលឺហើយបានដឹងរឿងដឹងក្លិនដឹងរសដឹងផតតពៈហើយបានដឹងរឿងការឃើញឮដឹងក្លិនដឹងរសដឹងផតតពៈហ្នឹងវាបាកកម្មហ្នឹងក៏វាជាមួយផ្នែករបស់យើងដែរ ហើយរឿងបាបរឿងអកុសលក៏ក្នុងអ្នកដតីហ្នឹងអញ្ចឹងជារឿងរបស់អ្នកដតីទៅហើយយើងវាត្រូវចូលឲ្យដល់ឧបេក្ខាឧបេក្ខាមួយរឿងវានៅលើសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលមានបញ្ញត្តិមកជាអារម្មណ៍ហ្នឹងឧបេក្ខាព្រមវិហារ យើងត្រូវដោះស្រាយទៅដល់ពេកខាព្រំវិហាកុំឲ្យនៅត្រឹមតែមេត្តាករណាមុទិតាពីព្រោះសត្វលោកយើងយើងជួយបានជួយជួយមិនបានវាជារឿងដែលប្រព្រឹត្តទៅតាមកម្មចឹងព្រះពុទ្ធអង្គក៏ព្រះអង្គស្រោចស្រង់សត្វលោកតាមនឹងដោយប្របាទសុពពុទ្ធអីចឹងទៅមិនតែព្រះពុទ្ធអង្គណាបត្រីបង្កើត រាហុលមេតាចៅបង្កើតព្រះរាហុលអីអីហ្នឹងប៉ុន្តែចូលទៅដល់កម្រិតថាសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងនៅក្នុងអំណាចកម្មហ្នឹងអញ្ចឹងទៅហ្នឹងឯងហ្នឹងគឺហួសវិស័យដែលថានឹងត្រូវជួយហ្នឹងហើយជួយបានជួយណាមេត្តាករណាមុទិតាហ្នឹងមួយផ្នែកតែឧបេក្ខាមួយផ្នែក ហ្នឹងគឺជាមហាប្រតិជាសពរបស់ប្រខៃណាស្របហើយតែពុទ្ធបរិស័ទយើងក៏អប់រំតាមហ្នឹងដើម្បីកំចាត់បងបដិខៈនេះការថ្នាំងថ្នាក់ទៅជាមួយញាតិមិត្តសន្តានបងប្អូនអីអីដែលប្រព្រឹត្តទៅតាមកម្មហ្នឹងហ្នឹងឯងវាមានធัวបដិបៈអញ្ចឹងណាហ្នឹងឯង មេត្តាកំចាត់បងនៅការព្យាបាទទៅករុណាកំចាត់បងនៅការបៀតបៀនទៅមុទិតាកំចាត់បងនៅអរតិឬក៏អាការចំណែនឈ្នានេះអ៊ីសាឫស្យាហ្នឹងហើយដល់មកពេកខើកំចាត់បងនៅបដិខៈហ្នឹងរាគៈបដិខៈហ្នឹងកណ្ដាលហ្នឹងហើយជាពិសេសបដិខៈ ណាំងថ្នាក់ញាតិមិត្តសន្តានបងប្អូន ដែលប្រព្រឹត្តទៅតាមកម្មហ្នឹងយើងខ្វះឧបេក្ខាហ្នឹងវាត្រូវម្ទេសម្ទេងកើតទុកខ្សោបខ្សៅអីទៅតាមហ្នឹងហើយហ្នឹងហើយឧបេក្ខាមួយទៀតគឺវិបស្សនាគេថាវិបស្សនូបេក្ខាអានេះវាត្រូវឧបេក្ខាជាមួយនឹងអវិជ្ជាតោមនោះហ្នឹងវាត្រូវកណ្ដាល គឺថាមិនចាប់យកដោយឆន្ទរាគៈតែក៏មិនតោមនោះមិនបទុះតោះបានការសិក្សា អំពីសភាវៈលោកហ្នឹងអប់រំព្រមយាន ទៅកាន់ត្រៃនីវាត្រូវមានឧបេក្ខាពីរហ្នឹងក្នុងជីវិតយើងហ្នឹងគណាអញ្ចឹងរឿងដូចថាអ្នកដតីមិនពេញចិត្តអីហ្នឹងវាមានអញ្ចឹងយើងចេះតែទៅកើតទុកនោះ មនុស្សច្រើនណាស់ណាកើតទុកក្រិនតែលឺថាគេអត់ទិញចិត្តហ្នឹងអាចថាជាគ្នាគេអញ្ចឹងទៅចាត់ទុករហូតដល់ជាសត្រូវនឹងគ្នាអីអីអញ្ចឹងទៅទៀតហ្នឹងហើយអឺអ្នកណាស្អប់ខ្លួនឯងអីចឹងទៅហ្នឹងឯងតែកើតទុកអាកើតទុកត្រូវទុះត្រូវតោះឆាំងអីអីរឿងកើតទុកហ្នឹងឯង ប៉ុន្តែពុទ្ធបរិស័ទយើងត្រូវយល់អំពីសភាវៈពិតហ្នឹងហើយដែលជាចំណុចតែមួយដោះស្រាយគ្រប់បញ្ហាទាំងអស់នេះយើងចូលទៅដល់បរមត្តធัวក្នុងអ្នករតីហ្នឹងគឺចិត្តយើងស្ងប់តិចទៅហ្មងចឹងហ្នឹងហើយគឺបានដីថាយើងយើងទទួលស្គាល់ការពិតហ្នឹងយើងឲ្យការពិតត្រឹមត្រូវហ្នឹងគឺថាត្រឹមត្រូវត្រឹមត្រូវហ្មងណា ហ្នឹងឯងបញ្ញាយើងហ្នឹងវានិច្ឆ័យឲ្យការពិតហ្នឹងត្រឹមត្រូវណាយើងចោះចូលជាមួយការពិតហ្នឹងហើយបើយើងចោះចូលជាមួយការពិតហើយបានអីកើតទុកបានអីតោះទៀតវាមានតែប្រឆាំងមួយតណ្ហារបស់យើងហ្នឹងឯងការពិតវាមានគ្រប់រឿងទាំងអស់ហ្នឹងយើងដឹងអ្វីអ្វីដែលកើតត្រឹមត្រូវត្រឹមត្រូវបរមត្តធัวហ្នឹង យើងចេះតែរំលឹកថាព្រះពុទ្ធអង្គក៏សិក្សាការពិតនឹងព្រះបច្ចេកពុទ្ធព្រះអគ្គសាវកព្រះអរិយទាំងអស់ហ្នឹងដូច្នេះរឿងអីដែលយើងទៅទៅបន្ទុះទៅតោះជាមួយការពិតហ្នឹងគ្រាន់តែថាយើងវាមិនងាយមានញៀនហ្នឹងដើម្បីទទួលការពិតហ្នឹងឲ្យសុខចិត្តហ្នឹងត្រូវ ស្ដាប់ពធัวទទួលយកពធัวជាឧបការៈដល់ក្រៃលែងនឹងអប់រំការពិចារណាអប់រំសតិប្បដ្ឋានចម្រើនញាតនឹងធ្វើឲ្យមានញាតនឹងមកទទួលដឹងថាគ្រប់រឿងទាំងអស់គឺជាការពិតឲ្យយើងសុខចិត្តគឺសម្រាប់លទ្ធផលគឺខ្លួនយើងសុខចិត្តនឹងមិនមែនគ្រាន់តែយើងថាពិតពិតពិតអីចឹងទៅអាហ្នឹងធัวថាទេផលសម្រាប់គឺរឿងខ្លួនយើងអត់កុហក ខ្លួនឯងបានទេនឹងអត់បន្លំបានទេសោកចិត្តគឺសោកតែមិនសោកគឺបានន័យថាយើងមិនតន់ចូលទៅយល់ដឹងដល់ការពិតគ្រប់រឿងទាំងអស់ហ្នឹងហើយបើយើងមិនមិនយល់ដឹងការពិតទេ យើងទៅដោះស្រាយរឿងនោះមួយថាយើងត្រូវដោះស្រាយថាចំណែន ណែននឹងគេហ្នឹងគេធ្វើអញ្ចឹងអញ្ចឹងវាដូចថាក្រំបើជាងយើងអីអីទៅមានអីបានអីលើសយើងអីចឹងទៅទោះជាយើងទៅដោះបានមករឿងហ្នឹងគឺវាដូចតែតបៅមហារាជវាអត់ជាទេវាចិត្តតែមានរឿងឲ្យយើងកើតទុករឿងខ្វល់ណារបៀបតែអញ្ចឹងអញ្ចឹងក្រៃលែងជាងនឹងទៅទៀតគេណា យើងទៅសង្ឃឹមអីថាដោះស្រាយមករឿងនឹងបានដូច្នេះមានតែយើងមកយល់ដឹងថាគ្រប់រឿងទាំងអស់ហ្នឹងរឿងដែលបានចូលមកដល់ជីវិតយើងហើយក៏ដូចជារឿងអីដែលមិនទាន់កើតចឹងតែកើតមកគឺយើងយល់ដឹងថាសិតទៅជាការពិតក្នុងរឿងការពិតដោយបរមត្តទេមិនមែនយើង លំអៀងទៅរោគបកុលអ្នកធ្វើអីខុសហើយក៏ថាត្រឹមត្រូវអីដែរមិនមែនទេមិនមែនរឿងនឹកទេរឿងត្រឹមត្រូវហេតុផលដោយបរមត្ថហ្នឹងឯងគ្រប់រឿងទាំងអស់គឺស្មើគ្នា ដោយហេតុផលហ្នឹងហ្នឹងឯងមានបច្ច័យកើតឡើងកើតហើយវាប្រែប្រួលទៅតែប៉ុណ្ណឹងហ្នឹងឯងអញ្ចឹងរឿងយើងវិន័យ ញាតិមិត្តសន្តានបងប្អូនក្តីធ្លាប់រាប់អានអីក៏ដូចថាបែកចិត្តអីយ៉ាងណាអីចឹងណារឿងមិនចំពោះទៅភេយាស្វាមីទេឬញាតិមិត្តសន្តានបងប្អូនពួកក្រុមគណៈអីហ្នឹងក៏ដែរហ្នឹងគឺស្ថិតតែនាំឲ្យយើងកើតទុកទោមនោះហើយមិនគេចោលយើងណាមិនគេឈប់ស្រឡាញ់យើងមិនគេឈប់រាប់អានយើងអីអីចឹងស្ថិតតែរឿងឲ្យកើតទុកហើយហើយ យើងទៅដោះស្រាយរឿងដូចតែរឿងដតីតីអញ្ចឹងដោះបានមួយរឿងដូចថាយើងតស៊ូតវ៉ាអីយ៉ាងណាគាត់ថាដោះបានមួយរឿងហ្នឹងក៏វាមិនចេះអស់រឿងអញ្ចឹងណាដូច្នេះយើងមកវឹកខាត់អប់រំចម្រើនបញ្ញាញាណនេះឲ្យយល់ដឹងថាគ្រប់រឿងទាំងអស់វាមាន ការពិតសម្រាប់ឲ្យយើងសក់ចិត្ត គឺថាក្រេបយកសច្ចៈរស់តែប៉ុណ្ណឹងបានវាគ្រប់រឿងទាំងអស់សិតតែមាន ការពិតសម្រាប់ឲ្យយើងសពចិត្តរឿងអីក៏មានសច្ចៈរស់សម្រាប់ឲ្យយើងសក់ស្ងប់រឿងអីរឿងអីគឺថាមានតែឆ្ងាញ់ទាំងអស់ឆ្ងាញ់ដោយសច្ចៈរស់ហ្នឹងអញ្ចឹងដោះស្រាយបានគ្រប់រឿងត្រង់ឲ្យមិនមិនកើតទុកមិនតោមនោះមិនបន្ទុះតោះគឺដោះស្រាយបានគ្រប់រឿងហើយ មិនគ្រាន់តែដោះស្រាយហីទៅដូចយើងដោះស្រាយរឿងខាងក្រៅអីអីយ៉ាងអីណាអានេះគឺជាការបញ្ញាភាវនាទៀតចម្រើនញាណពីលោកយៈទៅដល់លោកកតរៈទៀតដោះស្រាយរឿងហ្នឹងមែនប៉ុន្តែជាការអប់រំញាណណាចាអប់រំញាណពីលោកយៈទៅដល់លោកកតរៈទៀតហ្នឹងជាការរំលឹករឿយរឿយហ្នឹងចាហើយពុទ្ធបរិស័ទយើងបានដូចថា មានទីពឹងស្ដាប់ពធัวទៅថាពធัวមានទីពឹងសម្រាប់យើងដោះស្រាយរឿងរ៉ាវដែលនាំឲ្យយើងកើតទុករឿងអីរឿងអីទាំងអស់ហ្នឹងចឹងហ្នឹងណាយើងបានក្តីសុខទៅតាមហ្នឹងហើយនៅក្នុងវិជាដកនេះក៏ជាចំណែកមួយដែលយើងត្រូវមកដឹងគុណនឹងឯងប្រកាសថាព្រះរាជាហ្នឹង ចាប់ដើមអាបាសកមេណាហ្នឹងហើយតទៅហ្នឹងអាបាសកហ្នឹងអន្តរាយណាអាបាសកមេយើងអន្តរាយហ្នឹងហ្នឹងហើយវាវាតងទៅនឹងរឿងរ៉ាវក្នុងព្រៃហ្នឹងហ្នឹងហើយ ត្រូវបាត់បង់ជីវិតហ្នឹងឯងពីគាថាហ្នឹងខ្ញុំណាមើលឲ្យចាំដែរហ្នឹងឯងចាប់តាំងពីរឿងបាសុមេហ្នឹងណាព្រោះណាអបាសុមេយុទ្ធបរាជិតាសៈឯកាសៈកត្វាវិវេណសមេខូរេបសារយិ កិច្ឆកតសបានឹងទេនុទ្ធតារੰទុក្ខសម្បរេតោអេតស្សកិច្ឆេនិឥធានុបតោវេយសេណោវិសយៈជីវលោកេលាភិរហោតាតៈតិរិតិវាឆោទេថាសៈភោគំយៈជីតញ្ញចៈយ៉ាងញ៉ាំតេណាហ្នឹងឯង តែមាន ការចាញ់សង្គ្រាមយុទ្ធៈបរាជិតាសៈហ្នឹងវាវាមានអន្តរាយហើយអបាសុមេយុទ្ធៈបរាជិតាសៈឯកាសៈកត្វាកត្វានេះគឺជាអំពើរបស់ព្រះរបស់បរមពុរិស័ទហ្នឹងក្នុងមួយរឿងដែលបានជួយហ្នឹងគឺព្រះជាសម្ដែងកត្វាហ្នឹងហ្នឹងឯងហើយ ត្រង់ឯកាសៈវិវិញ្ញាសមង្ខូរេហ្នឹងគឺព្រះរាជាព្រះអង្គមួយអង្គឯងនៅក្នុងព្រៃដល់ដល់ពន្លឹកណាដែលវាមានភាពដែលគួរឲ្យភ័យខ្លាចហ្នឹងខូរេហ្នឹងវិវិញ្ញាសមៈហ្នឹងនៅក្នុងព្រៃឯកាសៈមួយអង្គឯងហ្នឹង ចឹងពាក្យថាកាត់ថ្វាមួយហ្នឹងគឺសំដៅយកអំពើដែលបានធ្វើហើយរបស់ព្រះឥសីតបោះនេះហ្នឹងហ្នឹងយើងអានបល័យហ្នឹងទៅគេថាចាប់យកពាក្យកាត់ថ្វាហ្នឹងមួយទៅចឹងបានក្នុងដីដកលោកប្រែតបើកពុំកញ្ចក់អីអីដើម្បីបញ្យល់ពាក្យកាត់ថ្វាហ្នឹងហ្នឹងឯងអត់មានបល័យថាអីអីវានៅក្នុងន័យសេចក្តីណាពាក្យកាត់ថ្វាហ្នឹង អញ្ចឹងបល័យមកសន្ធឹកហ្នឹងគឺរឿងបរិជាទេនៅជាអាបាសោមេយុទ្ធៈបរាជិតាសៈហ្នឹងគឺរឿងបរិជាហើយឯកាសៈវិវិនស្សមេខូរេហ្នឹងរឿងបរិជាហ្នឹងហ្នឹងចឹងកាត់ខ្វាហ្នឹងគឺថាបញ្ជាក់ទៅលើអំពើដែលព្រះបរមពុរិស័ទបានធ្វើហ្នឹងតាមដូចដែលបរិជា បានរៀបរាប់ចម្រាយពីខាងដើមហើយនោះហ្នឹងគ្រាន់តែបញ្ជាក់កាត់ខ្វាមួយហ្នឹង អញ្ចឹងគឺការដែលបានធ្វើឲ្យព្រះអង្គរស់នៅក្នុងលោកនឹងហើយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មច្ចរាជណាគេថាវេយសេនោវិសយជីវលោកេណាជីវលោកេថាព្រះអង្គមានជីវិតនៅក្នុងមនុស្សលោកហ្នឹងណា ហើយគឺវាស្ថិតនៅក្នុងវិស័យនៃវេយាសេនាហ្នឹងគឺជាឈ្មោះនៃយមយមរាជយមលោកជាឈ្មោះនៃមច្ចរាជហ្នឹងវេយាសេនាណាវិសយៈហ្នឹងគឺថាវិស័យហ្នឹងក្រាបល័យថាវិក៏យើងវិទៅតាមហ្នឹងទៅថាវិស័យនៃយមរាជហ្នឹងឯងហ្នឹងគឺក្នុងន័យហ្នឹងតែតែសំដែងនៅក្នុងរឿង បរិជានឹងឯងទាំងអស់ហ្នឹងប៉ុណ្ណាហើយបានរួចរស់មកហ្នឹងណាប៉ុណ្ណាតេនៈហើយនឹងណាអត្តតារឹងតេនុតេនុធៈតារឹងណាតេនុធៈតារឹងណាតេនៈហើយនឹងអត្តតារឹងហ្នឹងគឺបានន័យថា បានឡើងបានឡើងរួចមកពីអន្លងគ្រោះថ្នាក់ហ្នឹង មានអណ្ដូងអីអីនោះឯងណាតែអ្នកអុទ្ធតារឹងហ្នឹងឡើងមកណាតឡើងមកពីចណ្ដូងនោះណាបានសន្ធិទៅជាតេនុធតារឹងហ្នឹងហើយសារៀបរាប់ពីព្រះអង្គហ្នឹងត្រង់ទុក្ខសម្បរេតោអីហ្នឹងគឺថាត្រូវសេចក្តីទុក្ខគ្របសង្កត់អីអីហ្នឹង មកគាថាហ្នឹងគឺមានតែកាត់ខ្វាមួយទេដែលសម្ដែងបញ្ជាក់អំពីគុណរបស់ព្រះបរមពុរិស័ទហ្នឹងមានតែពាក្យកាត់ខ្វាមួយទេក្រៅពីហ្នឹងគឺព្រះអង្គរៀបរាប់អំពីរឿងរបស់ព្រះអង្គហ្នឹងហ្នឹងឯងទាំងចាញ់ចង្គ្រាមដល់នៅសេចក្តីអន្តរាយចូលទៅក្នុងព្រៃម្ងឯងទាំងអស់ហ្នឹងហើយ ដល់ទៅជីវិតរបស់ព្រះអង្គហ្នឹងវាត្រូវនៅក្នុងអំណាចនៃសេចក្តីស្លាប់ហ្នឹងឯងហ្នឹងគឺបានន័យថាវាវាត្រូវវិនិច្ឆ័យអាជីវលោកគេនេះជីវិតដែលព្រះអង្គជាតរេជាហ្នឹងវាត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃវិស័យរបស់វេយាសេណោហ្នឹងណាវេយាសេណោវិសយៈហ្នឹងហ្នឹងឯងហ្នឹងតែរឿងរបស់ព្រះអង្គហ្នឹងឯង ដែលស្ថិតនៅក្នុងអំណាចនៃមជ្ឈរាជហ្នឹងណាស្ថិតនៅក្នុងដណ្ដាប់ដៃហ្នឹងណាហ្នឹងឯងអឺហើយណារំលងអានេះបាសារិយិកិច្ចកតាសបានឹងនេះ ហ្នឹងហើយអឺអានេះអានេះជាជាជាគុណតែជាគុណរបស់ព្រះបរមពុរិស័ទខ្ញុំណារំលងកន្លែងហ្នឹងបាសារយិណាបាសារយិកិច្ឆកតាសៈបានឹងណាហ្នឹងហើយហ្នឹងគឺជាគុណរបស់ព្រះបរមពុរិស័ទបាសារយិហ្នឹងគឺបាសារយិវាត្រូវបូកនឹងបានឹងហ្នឹងហើយ គេថាលាដៃលាដៃភាសារិយិហ្នឹងលាដៃលូកដៃចូលទៅក្នុងអណ្ដូងហ្នឹងដោយក្តីទុកលំបាកក្នុងការដែលទាញពរាជាពីអណ្ដូងមកហ្នឹងនៅអំពើដែលបានធ្វើហ្នឹងនៅក្នុងគុណបូករួមជាមួយនឹងកាត់ថ្វាដែលព្រះតបោះបានបំពេញធ្វើហ្នឹងណាហ្នឹងឯងភាសារិយិ ភាសារយិហ្នឹងលាដៃបោកនឹងប៉ានឹងដៃហ្នឹងភាសារយិហើយកិច្ចឆៈកតាសៈហ្នឹងគឺមានការប្រព្រឹត្តទៅដោយសេចក្តីលំបាកកិច្ចឆៈវាលំបាកហ្នឹងឯងកិច្ចឆៈកតាសៈប៉ានឹងបានតេនុត្តរងទុក្ខសម្បរេតោហ្នឹងហ្នឹងហើយបានបន្តសេចក្តីមកនៅក្នុង រឿងរ៉ាវដែលរៀបរាប់អំពីរាជាហ្នឹងហ្នឹងឯងអំពីអំពើដែលកម្រដែលព្រះតបោះបានធ្វើហ្នឹងមានពាក្យកិច្ចឆេនអ្នកមួយទៀតហ្នឹងហ្នឹងឯងប៉ុន្តែហ្នឹងឯងអេតាសៈកិច្ចឆេនអ្នកណាអេអឺ អេតាសៈកិច្ឆេនៈណាអិធានុបតោអិធាអិធៈអនុបតោហ្នឹងគេថាបានមកដល់ទីនេះណាហ្នឹងឯងដោយកិច្ឆេនៈណាកិច្ឆេនៈហ្នឹងគឺដោយអំពើដល់ដល់លំបាកលំបិនដែលព្រះតបោះបានធ្វើហ្នឹងណាអេតាសៈកិច្ឆេនៈអិធានុបតោហ្នឹងអញ្ចឹងយើង ដែលមានជីវិតណាដែលបានរួចអំពីសេចក្តីស្លាប់នឹងមកដែលជីវិតនឹងវាត្រូវនៅក្នុងអំណាចនៃសេចក្តីស្លាប់ហ្នឹងណាវិយាសេនាវិសយៈជីវលោកេហ្នឹងអញ្ចឹងរៀបរាប់ប៉ុណ្ណឹង ទៅបានប្រកាសគុណនៃព្រះតបោះហ្នឹងគឺត្រង់ថាលេភា រហោណាហ្នឹងឯងលាភេរហោអរហោអរហោប្រែតែគូណាហ្នឹងឯងលាភេរហោហ្នឹងគឺថាគូដល់លៀបណាគូដល់លៀបណាតាតៈណាមនីបតតបោះនេះណាតេវីតេវាឆោហ្នឹងព្រះព្រះតបោះដែលតនាមតេវីតេវាឆោហ្នឹងលាភេរហោហ្នឹងគឺថាគូគូ គួរដល់លេបក៏ណាហ្នឹងឯងគួរហ្នឹងដូចយើងសោតនៅក្នុងថាអាវណាយយោប៉ាវណាយយោតេកណាយយោអីអីចឹងនៅក្នុងគុណរបស់ព្រះសង្ឃហ្នឹងគួរទទួលនៅចតុបច្ច័យហ្នឹងហ្នឹងឯងនេះគឺព្រះជាប្រកាសព្រះរបស់ហ្នឹងគឺគួក៏ណាតែពាក្យថាគួមួយម៉ាត់ហ្នឹងគឺថាជាពាក្យពិសេសហើយក្នុងការប្រកាសគុណហ្នឹងនេះភារហោ តាតៈតេវិតេវច្ឆោហ្នឹងតែគូហើយបានតេថាសៈភោគាំងហ្នឹងក៏នៅក្នុងដែលថាកបីបីប្រកេនហ្នឹងកបីប្រកេនកបីបុជាទៅដោយភោគត្រប់អីទាំងឡាយផ្សេងផ្សេងហ្នឹងហើយបញ្ជាក់ត្រង់ថាយៈចិតัญចៈ យ៉ាញ៉ាំតេហ្នឹងគឺយ៉ាញ់ហ្នឹងគឺថាក៏គួបូជាហ្នឹងហ្នឹងហើយយៈជីតញ្ចៈហ្នឹងគឺថាគួបូជាណាហ្នឹងហើយដោយយ៉ាញ់យ៉ាញ់ញ៉ាំតេហ្នឹងគេថាយ៉ាញ់ហ្នឹងគឺថាគួបូជាដល់ព្រះតបោះហ្នឹងអញ្ចឹងគឺសិតតែជាការដែលប្រកាសដែលថាអ្វីដែលត្រូវធ្វើដល់ព្រះតបោះហ្នឹងកលាស់គេថាហ្នឹងអញ្ចឹង នៅក្នុងទីគាថាហ្នឹងក៏ក្រាន់តែជាការបញ្ជាក់ដោយសម្រាយដែលព្រះរាជាបានប្រកាសហើយនៅក្នុងគុណោបការៈគុណហ្នឹងអញ្ចឹងនៅក្នុងទីក្តីនេះយើងគ្រាន់តែរំលឹកទៅតាមរឿងរ៉ាវនៃពជាដកត្រង់ដែលថាគុណមានដែលយើងដឹងហើយ មេត្តាបិតាអីគុណបរតនត្រ័យគុណគ្រូបាអាចារ្យគុណអ្នកមានគុណអីទាំងអស់ហ្នឹងគុណហើយប៉ុន្តែយើងត្រូវមកនឹករលឹកឃើញគុណបនហ្នឹងហើយនឹករលឹកឃើញគុណខ្លួនយើងដែលអាចជួយ ខ្លួនយើងបានហ្នឹងត្រូវមកមកនឹករលឹកកន្លែងហ្នឹងផងចឹងប៉ុណ្ណា ហ្នឹងឯងដូចថាយើងមានជីវិតរស់នៅសប្ថ្ងៃហ្នឹងហ្នឹងឯងយើងមានជីវិតរស់នៅសប្ថ្ងៃណាដោយសារជីវិតរបស់យើងហ្នឹងយើងមានបនយើងបានធ្វើមកហ្នឹងណាយើងមានសេចក្តីសុខរបស់យើងហ្នឹងអាហ្នឹងសិតតែត្រូវឲ្យយើងរលឹកដើម្បីឲ្យកម្លាំងចិត្តខ្លួនយើងព្រោះក្នុងដំណើរផ្លូវនេះយើង ខ្វះកម្លាំងចិត្តយើងដើរទៅមិនរួចទេអញ្ចឹងយើងត្រូវមកនឹករលឹកថាអ្វីដែលយើងមានហ្នឹងរាប់ចាប់តាំងពីមានជីវិតបាននៅរស់នេះទៅហើយសម័យសពថ្ងៃហ្នឹងយើងកាន់តែនឹកច្បាស់លាស់ហើយអ្នករតីបាត់បង់ជីវិតទៅហ្នឹងឯងសម្បើមហ្នឹងឯងមានអ្នកក្រអ្នកតូចអ្នកធំអីហ្នឹងហើយយើងបាននៅរស់ហ្នឹងហើយបាននៅស្ដាប់គ្នាហ្នឹងបាននៅរស់ហ្នឹងយើង រាប់តាំងពីដែលមានជីវិតនឹងប្រពន្ធនឹងមកធ្វើឲ្យយើងស្កប់ស្កល់ជាមួយនឹងរបស់ដែលយើងមាននឹងល្មមជាមួយនឹងប្រពន្ធនឹងយើងមិនលហេមលហាមទះសាខ្វាកតរោគអីទៀតទេហើយជាមួយគ្នានឹងអ្នករតីហ្នឹងដើម្បីឲ្យយើងគិតទៅបានតែក្តីសុខស្ងប់ក្នុងចិត្តកុំឲ្យចំណែនកុំឲ្យបណ្ណាំងប្រជែងកើតទុកមិនសុខចិត្តជាមួយអ្នករតីបើតើយើងគិតចំណុចសេចក្តីទុករបស់ អ្នកដតីហ្នឹងតែគិតថាគ្រប់គ្នាដែលដែលនៅក្នុងក្នុងโลกហ្នឹងគឺជាអ្នកមានវត្តដាក់រៀងរៀងខ្លួនរៀងរៀងព្រះអង្គហ្នឹងគឺនៅមានកសែនៃវត្តដាក់វានៅមានតណ្ហាហ្នឹងឯងទាំងយើងទាំងអ្នកដតីត្រូវការអីប្រាថ្នាអីខ្វះខាតជានិច្ចហ្នឹងយើងចាប់យកសេចក្តីទុករបស់សត្វលោកហ្នឹងវាអត់មាននរណាបាន អីពីលោកនេះទេ ប៉ុន្តែវាមានតណ្ហាដែលប្រកាន់ថាវ័យវ័យជារបស់ខ្លួនឯងហ្នឹងអាតណ្ហាហ្នឹងវាជាហេតុនៃសេចក្តីទុក្ខដែលរួចផុតចាកទុកជាព្រះអរិយជាព្រះអរហន្តតលតែអស់តណ្ហាប្រគល់អ្វីអ្វីឲ្យលោកនេះដោយបញ្ញាហ្នឹងបានរួចផុតចាកទុកហើយសត្វលោកនៅក្នុងសេចក្តីទុកហ្នឹងយើងយើងកុំទៅចាប់ត្រង់ឲ្យថានរណាមានអីនរណាបានអីវាវាអត់ដោយបរមត្តវាអត់មាននរណា ជាម្ចាស់អ្វីអ្វីវាអត់មានអ្វីជាកម្មសិទ្ធិទេនៅក្នុងโลกនោះវាជារបស់ក្នុងโลกនេះទេយើងយើងកុំទៅមើលដោយដោយឆោតល្ងងនាំឲ្យចំណែននាំឲ្យកើតទុកយើងមើលទៅឃើញសត្វលោកជាអ្នកមានសេចក្តីទុកកំពុងតែត្រូវការប្រាថ្នាអន្ទះអន្ទែងប្រាថ្នាលៀបប្រាថ្នាយោគេឈ្មោះសេចក្តីសរសើរប្រាថ្នាបរិស័ទប្រាថ្នាអ្នករាប់អានអីអីហ្នឹងយើងមើលឃើញសេចក្តីទុករបស់សត្វលោកយើងមើលឃើញអញ្ចឹងណា ហ្នឹងហើយដល់យើងមើលឃើញអញ្ចឹងទៅវាវាស្ងប់រងាប់ចិត្តហើយបើឃើញសិតតអ្នកមានទុកអញ្ចឹងយើងមកចម្រើនមេត្តាករណា មេត្តាករណាទាំងមេត្តាករណាចំពោះខ្លួនយើងមេត្តាករណាជាមួយនឹងសពសត្វទាំងអស់ទៅ ចិត្តវាស្ងប់ទៅជាអីអញ្ចឹងជាបាតនៃវិបស្សនាទៅទៀតនឹងគឺថាក្រន់តែយើងដូរអាការគិតខុសហ្នឹងមកជាការគិតត្រូវប៉ុណ្ណឹង បានតែយើងមានដើមទុនគឺសទ្ធាក្នុងពធណាបានយើងអាចដូរគំនិតនឹងបានណាគំនិតគិតឲ្យកើតទុកនឹងមកជាគំនិតគិតឲ្យបានសុខវិញចំណេញសម្បើមណាតែយើងចេះគិតឲ្យបានសុខហ្នឹងណាហ្នឹងហើយអញ្ចឹងគឺថាជាមួយនឹងរឿងដែលយើងកើតទុកខ្វាយខ្វល់ហ្នឹងណាម្យ៉ាងគឺមានបញ្ញត្តិមកជាអារម្មណ៍គឺថាសេចក្តីទុករបស់សត្វមកជាអារម្មណ៍ហ្នឹងយើងមានករណាហើយនឹងមានកម្មរបស់សត្វមកជាអារម្មណ៍យើងមានឧបេក្ខា អានឹងចំណុចចំណុចប្រមូលសរុបមកណាហ្នឹងហើយឲ្យឃើញសត្វលោក មានទុកគ្រប់គ្នាកំពុងតែទះសាកំពុងតែត្រូវការកំពុងតែប្រាថ្នាកំពុងតែខ្វះខាតយើងមើលទៅឲ្យឃើញអញ្ចឹងគ្រប់គ្នាចង់បានចង់បានអ្វីអ្វីក្នុងលោករួចទៅមានទុកមានទោសមានភ័យយើងមកប្រជុំត្រង់សត្វលោក មានទុកដើម្បីឲ្យយើងចម្រើនករណាទាំងខ្លួនយើងក៏នៅក្នុងអន្លង់នៃសេចក្តីទុក្ខ មិនតែក្រន់បើជាងអ្នកអតីអីចឹងករណាទាំងខ្លួនយើងករណាទាំងអ្នកអតីហើយសត្វលោកប្រព្រឹត្តទៅតាមកម្មឲ្យទៅដល់កម្មហ្នឹងចឹងយើងមានឧបេក្ខាមួយទៀតគ្រប់រឿងទាំងអស់យើងអប់រំបញ្ញាយ៉ាងម៉េចចូលឲ្យដល់បរមត្តធម៌ហើយបានយើងសុខចិត្តជាមួយនឹងការពិតគ្រប់រឿងទាំងអស់នឹងសម្រាប់ដែលពុទ្ធបរិស័ទយើងរស់នៅមានសេចក្តីសុខ មានជោគជ័យទៅចាស់ទៅចង់ក្នុងជីវិតហ្នឹងមិនមែនត្រង់តែថាយើងបានអីអស្ចារ្យពិសេសខ្លាំងណាស់ណាអីទៅទេវាសំខាន់ត្រង់ឲ្យថា យើងមានសេចក្តីអត់ធន់ដោះស្រាយបញ្ហាអាក្រក់អាក្រក់សម្រាប់ជីវិតយើងឯងដែលថាអាក្រក់ហ្នឹងមកពីកិលេសរបស់យើងវាផ្សំនឹងរឿងណាវាមានកិលេសអ្នកដតីវាមានអកុសលវិបាក វាមានអាអាតោមនោះបទុះតោះហ្នឹងទៅទៅជារឿងអាក្រក់រឿងអាក្រក់ហ្នឹងនិយាយជារឿងហ្នឹងម្យ៉ាងវាជារឿងកិលេសរបស់អ្នកអតីតធ្វើអីនិយាយអីដាក់លើយើងម្យ៉ាងរឿងអកុសលវិបាករបស់យើង ហើយវាតកតួងនឹងអាការតោមនោះបទុះតោះទៅ ជាមួយនឹងរឿងហ្នឹងបានសរុបមកថារឿងអាក្រក់អញ្ចឹងហើយបើយើងមិនដោះស្រាយរឿងទាំងអស់ហ្នឹងឲ្យបានធូរស្រាលដោយសតិបញ្ញាដោយសេចក្តីអត់ធន់ដោយសេចក្តីជាយាមតាមរយៈនៃពធទេធ្វើម៉េចយើងមានជីវិតរស់ នៅដើម្បីទទួលជោគជ័យនៃជីវិតឧទាហរណ៍ថាយើងក្រៅក្រោតឆៅឆាវទៅវាយទៅតបឬក៏ទៅសម្លាប់ ហ្នឹងហើយយើងត្រូវមានទោសហើយឬក៏ថាយើងអត់ធន់មិនបានទេត្រូវធ្វើអត្តឃាតសម្រាប់ខ្លួនអញ្ចឹងតែយើងធ្វើម៉េចបាននៅរស់ទទួលអ្វី ដែលជារឿងល្អដូច្នេះរឿងល្អជោគជ័យនៃជីវិត គឺយើងអត់ធន់បានណាជាមួយគ្នានឹងរឿងទុកលំបាករឿងអាក្រក់ ដែលតាកតួងនឹងកិលេសរបស់យើងកិលេសអ្នករតីតាកតួងនឹងអកុសលវិបាកហ្នឹងយើងយើងដោះស្រាយបានដោយអំណាចនៃក្តីអត់ខន់ក្តីជាយាមសតិបញ្ញាយល់ដឹងពធហ្នឹងអញ្ចឹងទៅយើងបានរួចអំពីរឿងអាក្រក់នឹងបានទៅយើងត្រូវទទួលរឿងល្អហើយអញ្ចឹងបានថារឿងជោគជ័យរឿងល្អសម្រាប់ជីវិតរបស់យើងហ្នឹងគឺយើងដោះស្រាយសេចក្តីទុក្ខ នៅក្នុងជីវិតនៅក្នុងโลกនឹងបានចឹងអញ្ចឹងរួចផុតចាកទុកទៅគឺជាសេចក្តីសុខរហូតដល់ទៅបរមសុខនឹងឯងចឹងសូមអនុមោទនា